តែឃើញពពួកនរស័ក្តិណាជាងអញកងមីឡាមីពួយស្លាត់ណាស់នេះអើយឃើញពពួកនរស័ក្តិណាជាងអញបងគិតដល់ស្រីស្បូនណាស់នេះអើយដល់ក្លៀនខ្លួននរបាជុំចាយក្លៀនមកខ្លួននរបាជុំចាយថាបាត់ត្របងនៅជាងអាយនាងអើយស្ថានទីនរបាឡាមអានឹង ត់ក្របងនៅឆ្ងាយនាងស្ថានពីនវលមអានៅ យ៉ាងក៏ថានាងមានមេអូរូស្រ័យព្រោនាងកំព្រាកន្លក់បងនេះនឹងយូរឲ្យជានាងអើយក៏អល់អាក់ណោមហេសយអណាល្អ ហ្នឹងហើយលែងមានក្នុងវត្រយងទេអើអើហ្នឹងហើយលែងមានក្នុងវត្រយងបងកង់បានស្រីលងណាណាគ្រឿនយូមួយជីមួយប្រដៅ qua muốn mà lu cha xa nè ngơ và rì chích nó và chân hạ sâu qua muốn mà lu cha xa nè ngơ rì chích nó ដល់ណាវេលាយប់ជ្រៅណានាងអើយបងដាក់ស្រីណនាងអូយអើយអូនណាល្អបងអើយនាងអើយដាក់ស្រីណាវ៉ា